ឃើញដល់ពាក្យដែលព្រះអង្គត្រាស់ថាអរោគ្យបរមាលាភាការមិនមានរោគឬក៏សុខភាពនឹងគឺជាលៀបលៀបដល់ប្រសើរក្រៃលែងតើអស់សុខភាពហើយមនុស្សរៀនចប់ថ្នាក់អីក៏ធ្វើការឡើងកើតមានចំណេះបណ្ណាក៏ធ្វើការមិនកើតមានលុយបណ្ណាក៏ចាយមិនស្រួលប៉ុន្តែមនុស្សយើងច្រើនតែ ធ្វេសប្រហែសនៅពេលដែលវាមិនតាន់ឈឺជាឆ្ងាញ់សិនទៅមែនទេហ្នឹងហើយដូចពាក្យអីរឿងចិនគេនិយាយថាមិនតាន់ឃើញក្តាមឈូមិនតាន់ស្រក់ទឹកភ្នែកណាហើយជំងឺដ៏ច្រើនដែលរបស់ដែលវាមិនចាំបាច់សោះហើយវានាំឲ្យយើងឈឺច្រើនហ្នឹងគឺស្រាបារីសិតតែបញ្ហាដែលនាំឲ្យឈឺហើយជាបញ្ហា ជារបស់ដែលយើងអត់ឲ្យអត់ស្លាប់ បើដូចម្ហូបអាហារវាត្រូវ commit ខ្លាំងដូចគាត់អញ្ចឹងគាត់គាត់ត្រូវតមករបស់ដែលគាត់បរិភោគប្រចាំថ្ងៃដើម្បីរស់ហើយវាឆ្ងាញ់ផងអញ្ចឹងអាឆ្ងាញ់នោះក៏តមទៀតនឹងតមអាឆ្ងាញ់ម្ហូបនឹងទៀតដល់កន្លែងហ្នឹងក៏ពុទ្ធបរិញ្ញាដែរការបរិភោគគឺកំណត់សញ្ញាឲ្យច្បាស់ថាដើម្បីកំចាត់តែសេចក្តីស្រេកឃ្លានដែរព្រះអង្គដាស់តឿនលឿនលឿនមិនឲ្យយើង បរិភោគដោយអំណាចតណ្ហាទេអាបរិភោគចូលចិត្តអាឆ្ងាញ់ហ្នឹងគឺដោយអំណាចរសៈតណ្ហាណាលោភៈអាហ្នឹងវាអត់ជំនួយដល់សុខភាពទេវាជួយតែកើតកិលេសតាមផ្លូវអណ្ដាត តែវានាំមកនៅបញ្ហាផ្លូវកាយរបស់យើងច្រើនហ្នឹងហើយហ្នឹងតែឆ្ងាញ់ខ្លាញ់ច្រើនអាហ្នឹងនាំមកនៅបញ្ហាច្រើនហើយអឺ ស្មើបានស្ដាប់ដុកទ័រច្រើនដែរដែលនាំឲ្យមាន cancer ក្រៅពីតំណពូជមកឬក៏ស្អីនោះអាជាតិផ្អែមជាតិផ្អែមហ្នឹងគឺគ្រោះថ្នាក់ហ្នឹងហើយឆាប់ខូចអា kidney ហ្នឹងក៏ដោយសារតែអាផ្អែមខ្លាំងហ្នឹងដែរអាហ្នឹងចែករំលែកសុខភាពខ្លះហើយវាពិតជាសំខាន់អ្វីត្បិតថា ការបដិបត្តិធម៌គឺដើម្បីចម្រើនផ្លូវចិត្តក៏ពិតមែនប៉ុន្តែបើសុខភាពអត់ល្អក៏យើងបដិបត្តិអីមិនបានដែររៀនសូត្រអីក៏មិនកើតដែរកុំរំលងអាឆ្នាំទី1ហ្នឹងអញ្ចឹងអាត្មាប៉ុណ្ណឹងហើយញាតិញោមមានសំណូមពរអីដើម្បីជជែកគ្នាក្នុងថ្ងៃហ្នឹងខ្ញុំកណាក្រំតែមានការចង់ទូលសួរឯកគុណហើយនឹងមានសំណូមពរ នៅក្នុងការយើងចង់ជួយឲ្យ ប្រជាជនខ្មែរយើង ដែល ជា អ្នកកាន់ពុទ្ធសាសនាប្រទេសដែលកាន់នៅពុទ្ធសាសនាដើរតាមមាគ៌ាព្រះពុទ្ធអរគុណអត់លឺអញ្ចឹងជ័យឲ្យលឺត្មងអត់អីអត់អីអត់អី ប្រទេសខ្មែរយើងជា ប្រទេស ដែលកាន់ព្រះពុទ្ធសាសនា ហើយដូច្នេះហើយ ប្រជាជន ខ្មែរយើងកាន់ព្រះពុទ្ធសាសនា គួរតែស្ដាប់នៅអវាទមិនត្រឹមតែស្ដាប់ហើយ មិនធ្វើទេតែស្ដាប់ហើយធ្វើ ដើម្បីឲ្យមានន័យខ្លឹមសារនៅពុទ្ធអវាទឬក៏ពុទ្ធបញ្ជាឬក៏អ្វីៗទាំងអស់ហ្នឹងតើ យើងគួរធ្វើយ៉ាងណាឬក៏អ្នកទាំងអស់ហ្នឹងគួរធ្វើយ៉ាងណា ដើម្បីឲ្យពុទ្ធអវាទហ្នឹងមាន ប្រសិទ្ធភាព ដែលយើងជា អ្នកកាន់ព្រះពុទ្ធសាសនាហើយគឺត្រូវធ្វើគោរពនៅតាម ពាក្យសម្ដីទាំងអស់ហ្នឹងតើយើងគួរធ្វើយ៉ាងណាណាខ្ញុំដែលនិយាយតាមទូរស័ព្ទម្សិលមិញហ្នឹងមែនទេណងហើយអអស្ដាប់ទៅដូចតំណងតំណងបាទបាទបាទច្រើនបាទបាទ អឺធ្វើយ៉ាងណានឹងវាពាក់ព័ន្ធនឹងការគិតយ៉ាងណាសិន ពីព្រោះមុននឹងចូលទៅដល់ធ្វើ វាទល់តែយល់សិនតែបើមិនតន់យល់ត្រូវទេ ធ្វើពិតជាអត់ត្រូវ ដូចចាស់និយាយថា គិតឲ្យបានគូវាអត់ខុសណា ពីព្រោះអ្នកដែលព្យាយាមគ្រប់គ្រងពុទ្ធសាសនាហ្នឹងមិនមែនថាមិនខំទេខំអ្នកខ្លះខំឆ្លោះគ្នាបែកវត្តបែកអូអូស្ទឹងនោះក៏ខំដែរមែនទេគាត់ខំណាខំរហូតដល់ឆ្លោះគ្នាចែកវត្តពីរបីហ្នឹងក៏គាត់ខំដែរប៉ុន្តែប្រហែលជាមកពីគិតមិនមែនប្រហែលគឺមកពីគិតអត់ត្រូវហ្នឹងហើយអញ្ចឹងមេគាដល់ប្រសើរបំផុតហ្នឹងមានតែ education ហ្នឹងឯងគ្រប់វិស័យទាំងអស់มันខុសពីការដឹកនាំរដ្ឋទេប្រទេសមួយដែលរីកចម្រើន បាន បើវិស័យអប់រំធ្លាក់ដុនដាបហើយអឺមិនដឹងថាឲ្យការអភិវឌ្ឍផ្សេងផ្សេងហ្នឹងវាមានដំណើរការល្អមិនកើតធនធានវាមានពីរគឺធនធានមនុស្សហើយនិងធនធានសម្បត្តិអញ្ចឹងប្រទេសមួយដែល អាចមានធនធានសម្បត្តិហើយអាធនធានសម្បត្តិហ្នឹងវានៅទៀតណា ត្រូវមានធនធានមនុស្សហើយតើអត់មានធនធានមនុស្សទេ គេឲ្យមកប្រហែលក៏វាមិនសល់ដែរចឹងមែនទេហើយនៅក្នុងធម៌ព្រះអង្គត្រាស់ថាដើម្បី បំពេញតម្រូវការមនុស្សល្ងងណាទោះបីឲ្យភ្នំមាសពីរតែម្នាក់ឯងហ្នឹងឲ្យភ្នំមាសមិនបាច់បាច់ឲ្យទ្របមួយឃ្លៀងពីរឃ្លៀងឲ្យភ្នំមាសមួយទាំងមូលឲ្យមនុស្សល្ងងណាអង្គថាมันគ្រប់ទេ បន្តិចអាលាយអស់មិនចេះថែទេហើយក៏មិនចេះចាយដែរតិចអាលាយខ្សិចអត់ក៏ប៉ុន្តែបើសម្រាប់មនុស្សអ្នកចេះអ្នកដឹងវិញសឹងថាមិនបាច់ឲ្យអីខាងក្រៅឲ្យតែគាត់បានយល់ត្រូវគាត់បានចំណេះចេះដឹងល្អគាត់នឹងដឹងវិធីធ្វើម៉េចឲ្យកើតទ្រព្យហ្នឹងហើយប្រើមនុស្សដែលអត់មាន education ល្អដូចសម័យពលពតចឹងមនុស្សអ្នកចេះអ្នកដឹងឲ្យទៅស្ទូងស្រែទៅ អ្នកធ្វើការ office ឲ្យទៅលុតដំម្ដងគេប្រើខុសជំនាញហ្នឹងហើយហើយអាគោអត់ទៅនេះយកមនុស្សទៅអូហាតេសញោមថ្មែសើគេប្រើឲ្យអូហាតេសទៅអូហាតេសពីដេញខេតកពតមកអូអំបិលដបងអូប្រហែល6 7នាក់ដល់ត្អូនថាតឹងដកម្នាក់ចេញអូយូយូធ្វើថាហត់ណាស់អូនដកម្នាក់ចេញទៀតថ្មង ដាក់ពីក្រោយលោត នោះហើយវាល្ងងអត់ដឹងថាមនុស្សប៉កែធ្វើអីយកមនុស្សទៅធ្វើកម្លាំងគោឃើញវាប្រើខុសជំនាញហ៎អញ្ចឹងសរុបមកវិញមកថារបស់ដែលធ្វើឲ្យមានណាអាត្មាគិតថាมันលំបាកទេ តែដែលមានឲ្យធ្វើឲ្យគង់វងឲ្យឲ្យកាន់តែរីកចម្រើនទៅជារឿងលំបាកដាំប្របាក់តែម្ដង ប៉ុន្តែថែរក្សាវាឲ្យគង់វង្សឲ្យរីកចម្រើនតទៅទៀតគឺជារឿងលំបាកស្នេហាងាយបង្កើត តែបាក់ថែរៀបការមិនបាក់អាត្មាគិតអាត្មាប្រសឹកនឹងការភ្លាមបាត់ឡើយតែចេះថែរក្សាគ្រួសារនឹងឲ្យបានវត្តអត់ប្របាក់បង្កើតទេមែនមែនបង្កើតវត្តអត់ប្របាក់ទេពំពោះមនុស្សអត់ប្របាក់ទេ នាំមនុស្សទៅ cancel ទៅទៅថ្វាយខ្លួនក៏មិនពិបាកដែរពិបាកតែម្ដងឯងពិបាកថងថាទៅថ្វាយហើយនឹងអភិវឌ្ឍខ្លួនឯងឲ្យរីកចម្រើនល្អនោះវាយ៉ាងម៉េចវត្តមិនខ្វះទេវត្តឆ្លោះគ្នាកើតវត្តមួយឆ្លោះគ្នាកើតវត្តមួយអត់ពិបាកទេអារឿងកើតវត្តថ្មីនឹងមិនពិបាកទេ តែកើតដើម្បីអីនោះឯទៅសួរមកកើតដើម្បីអីចាស់ចាស់ភិកច្រើនមកសួរទៅគូស្អប់វត្តហ្នឹងអា ឆ្លោះគ្នាបាក់ទៅពេកចឹងកាត់វត្តមួយទៀតអត់មានគោលដៅអត់មានអឺទិសដៅគេបើភាសាដែលជា technical word គេប្រើពាក្យទស្សនវិស័យឬក៏ជាគោលនយោបាយថាដើម្បីអីមិនមែនព្រោះដើម្បីឆ្លោះគ្នាទេ បើមានគោលនយោបាយវែងឆ្ងាយទស្សនវិស័យវែងឆ្ងាយអញ្ចឹងវាទល់តែមនុស្សហ្នឹងវាមានការគិតវែងឆ្ងាយប៉ិនសួរអ្នកបង្កើតរាល់ថ្ងៃមើលយ៉ាងច្រើនគាត់ថាឆ្ងាយពេកបាក់ទៅសុំសិលប៉ុណ្ណឹងឃើញទេមានអីឆ្ងាយគាត់ចិត្តងាប់ហើយចិត្តស្លាប់ហើយបានប្រើពាក្យដឹងថាចាស់ហើយត្រូវទៅវត្តអញ្ចឹងគាត់កាន់សិលត្រឹមទៅវត្តរបស់គាត់ហ្នឹងកើតវត្តមួយទៅសិតតែមិនមែនជាមេគាតាមពុទ្ធទេមិនមែនទេ ឥឡូវកុំឲ្យវែងឆ្ងាយឆ្លើយខ្លីទៅញោមវិញថាដើម្បីឲ្យអ្នកកាន់ពុទ្ធសាសនានឹងប្រតិបត្តិត្រូវ គឺត្រូវឲ្យមានគាត់យល់ដឹងត្រូវសិនត្រូវឲ្យគាត់នឹងយល់ដឹងត្រូវពីមេគារបស់ពុទ្ធសិនអញ្ចឹងបើមិនតន់យល់ដឹងត្រូវទេ វាមិនអាចបង្កើតឲ្យមានការបដិបត្តិត្រូវបានទេហើយធ្វើយ៉ាងណាឲ្យយល់ត្រូវនោះវាវាមានយុទ្ធសាស្ត្រផ្សេងទៀតហើយបើយុទ្ធសាស្ត្រដូចរាល់ថ្ងៃហ្នឹងងាយយល់ត្រូវទេ ដូចយើងឃើញហងៃមិនងាយទេពួកអរៀនផងបានអីយល់ត្រូវកុំគិតថាមិនងាយចឹងតែគិតថាមិនងាយនៅនឹងទៀតថាយើងជាកោសិកាមួយចឹងបានអាត្មានៅតែនិយាយចឹងថា យើងទាំងអស់គ្នានឹងសិតតែ VIP person ណា very important person VIP ហ្នឹងណាចំណុចសំខាន់ទី1ទាញគេមិនបានពង្រឹងខ្លួនឯងមែនទេទាញគេមិនបានពង្រឹងខ្លួនឯង ប៉ុន្តែយូរយូរទៅអាខ្លួនឯងប្រឹងអត់ដល់នឹងទៀតណាគេច្រើនពេកហ៎ចង់ឲ្យទៅតាមគេវិញហ៎ហ្នឹងហើយអញ្ចឹងអត់មានអីក្រៅពីការ ផ្ដល់ចំណេះដឹងទេឧទាហរណ៍ថាឥឡូវបើសិនជាការធ្វើរបស់យើងរាល់ថ្ងៃនឹងត្រូវអាត្មាថាស្រុកយើង រីចម្រើនងាប់ហើយនិយាយពីការចម្រាយលុយលើការជួយស្រុកយើងទាំង តាំងតាមសហគមន៍វត្តអារាម ឬក៏អង្គការឬក៏អឺឯកជនជាគ្រួសារពីក្រៅទៅដល់លុយច្រើនណាស់បងប្អូនមែនទេក្នុងម្នាក់ម្នាក់មានសាច់ញាតិនៅស្រុកខ្មែរមិនមែនតែពីអូស្ត្រាលីពីអាមេរិកទេនៅ កូរ៉េគ្នាទៅធ្វើការក៏ផ្ដល់តលុយឲ្យទៅម៉ែឪបងប្អូនដែរប៉ុន្តែហេតុអីមិនរីកចម្រើន ដោយព្រះសម្មាសម្ពុទ្ធសម្ដែងថាម៉េចធម្មទាន năng សัพពទាន năng ជានិតិសัพពទាន năng ធម្មទាន năng ជានិតិការផ្ដល់ឲ្យ នៅ ធម្មទានឈ្នះអស់ទានទាំងពួងបើយើងយល់ទេកន្លែងហ្នឹងបិណ្ឌសួរថាទៅតាមវត្តអារាម ដល់ទាំងឡាយ យើង ផ្ដល់នៅ ធម្មទានសบายចិត្តជាងឲ្យលុយអត់ឲ្យលុយសบายជាងមែនទេមែនទេ មែនទេនោះហើយធ្វើកឋិនក៏ដោយអីក៏ដោយគឺសួររយតលុយទេហ្នឹងហើយហើយបើដំណើរអញ្ចឹងវាមានរីចម្រើនអីឲ្យរបស់ស៊ីអស់តែបើឲ្យចំណេះស៊ីអត់អស់ទេ មនុស្សមានចំណេះដឹងនឹងคล้ายជាមនុស្សចេះគ្រប់ជាមនុស្សឈប់ល្មោកជាមនុស្សចេះប្រឹងប្រែងជាមនុស្សចេះស្វែងរកការរស់នៅដោយខ្លួនឯង គ្មានអីចង្រៃជាងអវិជ្ជានឹងទេឃើញទេប៉ុន្តែគ្រប់យ៉ាងវាកើតឡើងដោយមេត្តាមានហេតុឥឡូវជិតដល់ខែកឋិនទៀតសួរតបំណងនៃការធ្វើកឋិនដើម្បីអីបីលុយហ្នឹងហើយហ្នឹងហើយហ្នឹងហើយដើម្បីតលុយទេបើយកទៅធ្វើប្រើត្រូវក៏វាអត់អីដែរ ចឹងអាត្មាចិត្តនិយាយហើយនិយាយទៀតថាតាមវត្តហ្នឹងតែអាត្មា ទៅទេសនាអាត្មាដើរទៅត្អូនប្រាប់អាត្មាក្រណាជួយផង ក្រណាជួយផងស្អីវត្តខ្លះធ្វើពហិហើយអាត្មាអត់ពហិផងហ្នឹងសាលាលោកប្រពន្ធប៉ុណ្ណាណីឲ្យថាក្រណាមកថាមិនក្រទេក្រតែគណិត ក្រតែគណិតឲ្យបើកសាលាបល័យឲ្យបើកសាលាធម្មវិន័យឬក៏បើកសាលាបរិញ្ញាលោកត្អូនអត់មានលុយតែបើរលលុយកសាងបាន ឃើញទេនឹងវាទៅទាំងអស់ទាំងញាតិញោមក៏អត់យល់ដែរទាំងអ្នកដឹកនាំក៏អត់យល់ដែរទាំងយាយយាយនឹងក៏អត់យល់ដែរដោយសារអីសំបីរឿងធម្មទានខ្មែរនិយាយរឿយរឿយប្រាក់ខែគ្រូ មានតែសាលាទេ ដែលបណ្ដោះបណ្ដាលមនុស្សពិតប្រាកដខ្មែរដើរទេសនា ខាងក្រៅខាងក្រៅនេះវាគ្រាន់តែជួយជំនួយផ្លូវចិត្តឬក៏ឲ្យឲ្យឲ្យអា concept នៃការយល់ហ្នឹងវាប្រែប៉ុណ្ណឹងឯងតែបើចង់ឲ្យមនុស្សស្រួចត្រូវចូលសាលាមិនចឹងហ្នឹងហើយពួកអាត្មាដូចដើរជិះទឹកមួយផ្លេតមួយផ្លេតឲ្យភ្ញាក់ដែរប៉ុន្តែដែលអាចដាំមនុស្សនឹងឲ្យ ពិតប្រកបមានតែសាលាបដោះបដាលទេប៉ុន្តែឥឡូវយើងមើលមើលសាលារៀនលោកចិត្តអលីអស់ហើយ ដោយសារអីវាមិនយល់ទាំងអស់គ្នា មិនយល់ទាំងអ្នកទេសនាមិនយល់ទាំងយាយយាយអ្នក ស្ដាប់អត់យល់ទាំងអស់គ្នាពីមុនអ្នកបង្រៀនសាលះបង សម័យពីមុនមុនអាធ្លាប់បរៀនពីមុនអីចឹងអត់មានគិតអីទេរឿងប្រាក់ខែ ប្រាក់ថ្ងៃអីនឹងលោកអត់ដែលគិតអីទេអាក៏ទៅបរៀនមានដែលគិតអីដែរគឺមានបំណងចង់ឲ្យតលោក នៅ ក្រមអាវ៉ាត់នឹងចេះចង់បដោះបដាអញ្ចឹង ឥឡូវលោកអ្នកបរៀនទាំងអស់ហ្នឹងលែងចង់បរៀនអស់ហើយដើរទេសនាវិញពូដើរទេសនាបានលុយអលាយអត់មិនអលាយពូប្រាក់ខែមួយខែមិនបានទេសនាមួយរោងផងណ៎ណ៎ពួកកណាមានចងល់នឹងដែរពីជំនាន់ពពុតនោះពពុតទៅទេសនានឹងត្រូវតែពុតបរិស័ទដាក់ លុយបោជាធម្មទេសនាដែរឬអត់កណាចង់ចង់ដឹងតហ្នឹងណាហ្នឹងហើយចម្លើយគឺអត់គ្មានពីណាទៅទេសនារីលុយដូចយើងចឹងទេម៉េចម៉េចហ្នឹងហើយគ្រប់ការទៅសំដែងធัว គ្មានការតរិយលុយមុនដូចយើងឥឡូវទេប៉ុន្តែយូរយូរមានអ្នកណាគឺជ្រះថ្លាពេកគេថ្វាយនេះថ្វាយនោះអានឹងរឿងរបស់គេប៉ុន្តែក្រោយពេលគេយល់គេសុបាយចិត្តខ្លះគេថ្វាយកៅមនី ខ្លះគេជ្រះថ្លាធ្វើនេះខ្លះគេជ្រះថ្លាធ្វើនោះសម្ពុតជីវរអីគេប្រកេនដោយសារគេយល់សិនមិនយើងឥឡូវមិនតាន់បានស្ដាប់រីលុយមុនទេមែនទេ នឹងចូលច្រើនច្រើនបានច្រើនណាចូលច្រើនបានច្រើនចូលតិចបានតិចចឹងបានណាពិធីកម្មទាំងឡាយនឹងហើយ ដែលធ្វើឲ្យ មនុស្សដែលមិនតាន់មានសទ្ធា មិនមានសទ្ធា អ្នកដែលមានសទ្ធាហើយកាន់តែឃ្លាតឆ្ងាយទៅ ពីព្រោះអីពីព្រោះកន្លែងណាវាឃើញតែកន្លែងអស់លុយហើយអញ្ញេ ដល់អញ្ចឹងបានអាត្មាបង្កើតវត្តមួយនៅ មនីរតហ្នឹងអាត្មាចង់សម្រិតមនុស្សយកចេញពីទឹកចិត្តយកមកធ្វើ ទាំងអ្នកធ្វើការនៅនឹងទាំងអ្នកបរិស័ទទៅនឹងអត់ប្រើកម្មវិធីដើម្បីរលុយទេខណៈប្រាប់ថាកន្លែងណាធ្វើអីកន្លែងណាធ្វើអីប៉ុន្តែវិធីរៃលុយនឹងអត់ហ្មងអត់ដឹងទេពីព្រោះអីពីព្រោះគេធ្វើកឋិនកដោយរាល់ថ្ងៃ យកតែអបាយមុខយកទៅដាក់ឯងយកលបែងទៅយកសេះវិលទៅស្រាលក់ក្នុងវត្តទៅដើម្បីអីគេថាធ្វើអញ្ចឹងបានមនុស្សមកច្រើនសួរទៅដឹកនាំទៅណាហ្នឹងដឹកនាំទៅដៅហ្នឹងអញ្ចឹងបានជាគេចេះតែសួរថាធ្វើម៉េចដើម្បីឲ្យយុវជនទៅវត្តមកទៅធ្វើអីទៅភ្លើហ៎ទៅភ្លើកាន់តែខ្លាំងហ៎ ទៅអបាយមុខពេញវត្តហ្នឹងទៅលេងលបែងអបាយមុខពេញវត្តព្រោះអាហ្នឹងតែមានសេះវិលមានបាសរំវាត្រូវតែមានណាអាផឹកអាអីនោះបើមិនផឹករំមិនស្រួលហ្នឹងហើយទោះបីធ្វើកឋិនម្ដងបាន100000ដុល្លារ20000ដុល្លារក៏ថ្មអត់ appreciate ដែរពីព្រោះលុយនេះអត់បរិសុទ្ធទេមិនមែនគេមកដោយសទ្ធាទេហ្នឹងហើយ ចឹងបានស្មាតាំងចិត្តតាំងពីធ្វើវត្តហ្នឹងតាំងចិត្តមិនស្មាបរៀនតែមនុស្សឯងប្រាប់ញាតិញោមអ្នកធ្វើការមួយគ្នាថាស្មាបរៀនតែមនុស្សស្មាគ្មានមុខទៅអង្គុយរលុយឯងអត់ហ្មងមុខនេះមិនមុខលុយឯងអត់បើយកស្មាទៅរលុយចាប់ហើយមុខស្មានេះគេឃើញចង់ដាក់100ដាក់ដាក់ទៅ10ឯសាមើវាអត់ចេះបញ្ចោវាអត់ចេះអោយពោហើយញញឹមដើរលឺស្មាអោយពោអោយអីអស់មកជួបណា យ៉ាងច្រើនក៏សំគួរ fine គុំលើអឺសុខសប្បាយប៉ុណ្ណឹងហ្នឹងហើយឲ្យរស់ស៊ីមាន បានទេស្មានឲ្យទេ បើដឹងបើដឹងថាមាន បានមិនស្មានមានមុនញាតញោមហីប៉ុន្តែបើកឋិនបានលុយច្រើននៅ តែមិនអីទេបើសិន ជាយើងធ្វើទៅបានលុយច្រើនប៉ុន្តែបើចាត់ចែងឲ្យត្រូវក៏វានឹងចម្រើនដែរពីព្រោះកឋិនវាជាលៀបរបស់លោកអញ្ចឹងវាគួរតែមាន ចំណែក ចែកទៅប្រាក់ខែគ្រូអីចឹងទៅដើម្បីឧបត្ថម្ភសាលាមួយឲ្យវាកើតទៅហ្នឹងហើយយើងមិនបាច់ទប់ទេទឹកនឹងវាហូរចឹងហ្នឹងប៉ុន្តែយើងត្រូវប្រើវាឲ្យទៅជាប្រប្រយោជន៍ប៉ុន្តែបើយកទៅកសាងទៅសំណង់ទេបន្តិចទៅឆ្លោះគ្នាហើយព្រោះអត់មានធនធានមនុស្សក្នុងវត្តអត់មាន ធនធានមនុស្សតើធ្វើយ៉ាងដូចម្ដេចដើម្បីឲ្យបានធ្វើតាម នៅពុទ្ធអវាទឬក៏មាគ៌ាដែល ប្រពុតបានបង្រៀនឲ្យធ្វើនេះគឺវាយល់ទៅតាមថាតើការសិក្សាការបង្រៀនរបស់ អ្នកទាំងអស់នឹងការយល់ដឹងរបស់អ្នកទាំងអស់នឹងសិនអញ្ចឹងយើងធ្វើយ៉ាងម៉េចទៅដើម្បីជួយអ្នកទាំងអស់នឹងឲ្យមានការយល់ដឹងហើយដើម្បីការសិក្សារបស់ពួកគេនឹងដើម្បីការជួយពួកគេឲ្យបានយល់ដឹង អឺសិនហ្នឹងដើម្បីឲ្យ ធ្វើតាម នៅមេគារបស់ព្រះពុទ្ធបានណាហ្នឹងហើយចឹងសនុវាមានពីរតង់អឺមិញសួរថាធ្វើម៉េចឲ្យប្រតិបត្តិត្រូវចម្លើយគឺវាតលទៅរៀនត្រូវឥឡូវសួរថាធ្វើម៉េចឲ្យបានរៀនត្រូវ ឲ្យបានរៀនត្រូវ មានតែបរៀនត្រូវហើយដល់បរៀនត្រូវវាទល់ធ្វើមកយ៉ាងណាឲ្យមានគ្រូ អ្នកចេះដឹងពិតប្រាកដហ្នឹងហើយរឿងនេះត្រូវចូលរួមទាំងអស់គ្នាពីញាតញោមហ្នឹងញាតញោមឈប់ប្រាថ្នាធ្វើបន់ដើម្បីឡើងឋានសួគ៌ទៅអានឹងផ្អាកតំណឹងប្រហែលជារកផ្លូវឃើញមែនណា អល់ថ្ងៃគេនាំគ្នាធ្វើប៉ុនហ្នឹងគឺចង់បានអានិសង្សទៅជាតិក្រោយផ្លេចជាតិនេះអស់លីងអញ្ចឹងនៅ ពេលដែលធ្វើការងារនេះជាប្រយោជន៍មែនទែនក៏អត់ជួយទេទូយ៉ាងដូចមានអាចារ្យខ្លះគាត់បរៀនលោកដល់បរៀនលោកវត្តហ្នឹងគួរតែមាន ប្រាក់ខែឲ្យគាត់ពួកគាត់ក៏ហោះមែនប៉ុន្តែគាត់មានចំណេះបាគាត់នៅបួសគាត់ធ្លាប់រៀនសូត្រ តែញាតិញោមក៏អត់យល់វាខ្វះអ្នកបញ្យល់អញ្ចឹងកាលណាគាត់ទៅជាកុហកគាត់មិនត្រូវរស់ស៊ីចិញ្ចឹមជីវិត ត្រូវរស់ស៊ីចិញ្ចឹមកូនប្រពន្ធបើគាត់យកពេលវេលាមកបរៀនមួយថ្ងៃមួយថ្ងៃហើយដល់អត់មានកម្រៃអីសោះវាមិនស្ងួតឆ្នាំងចេះចាណាចឹងអត់គិតប៉ុណ្ណឹងមិនឃើញទេ ដល់ញាតិញោមគេថាគេទៅវត្តគេមានតែយកលុយទៅវត្តឯងទៅយកលុយពីលោកគាត់ទៅនិយាយចឹងនិយាយនិយាយអត់យល់វាខ្វះអ្នកបយលប៉ុន្តែដល់ពេលគាត់ឈប់បរៀនលោកគាត់ទៅដើរធ្វើអាចារ្យតាមភ្លេងភ្លេងគាត់បានលុយច្រើនណាស់មករងមករង តាម ស្រុកស្រែមិនក៏2 30000 4 100000ឃើញទេប្រាក់ខែបរៀនលោកមួយខែ4 10 20000ទេតើគាត់ត្រូវធ្វើការងារអីខ្លះ វាខ្វះអ្នកបញ្យល់អាទៅហ្នឹងហើយយាយហ្នឹងក៏អត់យល់ទេក៏យល់ទេគាត់អញ្ជើញអាចារ្យមកអាចារ្យដឹងគុណណាគាត់មកជួយសូត្រធម៌តែមួយថ្ងៃទេมันបានពេញលេងផងមកតែពេលព្រឹកចឹងទៅពេលយកគាត់ទៅវិញគាត់គ្មាន ទៅឆែកការងារស្អីទៅពិនិត្យបញ្ជីសិស្សស្អីគាត់គ្មាន ធ្វើទេអាធัวចាំស្រាប់ហ្នឹងគាត់មកសូត្រយកសូត្រយកឲ្យពោតប៉ែលោតពេញហ្នឹងឯងចប់ អារង្វាន់នោះក៏បានបានការគោរពពីគេទៀតបានរង្វាន់ទៀតឈ្នួលទៀតអាហ្នឹងគាត់ចេះតែឲ្យកើតខ្មែរគិតថាញាតិញោមមិនចូលរួម Bill Buddhism ទេអត់អត់ចូលរួមអឺក្នុងការអប់រំឲ្យមនុស្សចេះដឹងទេចូលរួមធ្វើបុណ្យរាល់ថ្ងៃនេះណាមិនបានចូលរួមកសាងធនធានមនុស្សទេ បើកើតកម្មវិធីបន់ច្រើនពេកលោកលែងបានរៀនទៀតអាឡ័យដល់សូត្រមន្តគ្រូក៏ដល់សូត្រមន្តអាសិស្សក៏ដល់សូត្រមន្តលែងបានចូលសាលាអស់អាឡ័យបន់ដោះគ្រូច្រើនពេកពុទ្ធកាអាត្មានៅរៀនអាត្មាអត់ចង់ទៅបន់ទេនិយាយមែនពុទ្ធទៅរៀនរៀនអត់តាន់គេអាទៅបន់យកដល់ទៅបន់អត់តាន់គេចុះអាឡ័យទៅសូត្រមន្តអាឡ័យទៅស្អីមានចង់ទេអត់ចេះអត់មានលុយចាយតែក៏មិនចង់ដើរបន់ដែរហ្នឹងតែយើងឥឡូវយើងមើលទៅហឹកហាក់ណាស់ បង្កើតកម្មវិធីបនមុនទៅលោកសូត្រមុនតាំងពីអងាយក៏ទៅអាព្រឹកឡើងក៏ទៅ លោក ខាតរៀនសូត្រអស់លីងទីយើងថាថាអញ្ចឹងដូចផ្ដាច់យើឆ្នាំបាយលោកប៉ុនជាការពិតហ្នឹងគ្រូដែលបរៀនលោកជាលោកហ្នឹងក៏ដែរដើរសូត្រមុនដែរ អញ្ចឹងបានការងារលោករហងៃលោកជុំគ្នាការងារអីអត់ជោគជ័យទេលោករហងៃធ្វើការងារអត់ជោគជ័យលោករហងៃធ្វើការងារអត់ជោគជ័យចាញ់ប្រសក់ឯងប្រសក់គេធ្វើការងារចិញ្ចឹមជីវិតមែនបើគេបង្កើតអង្គការស្អីមួយមួយមានពេលប្រជុំមានពេលអីតែលោករវល់តែរឿងដាស់ទេសនាហ្នឹងមកដើរបនដើរទេសនាដើរបនដើរទេសនាហ្នឹងអញ្ចឹងអាការងាររួមរបស់លោកឡើងជុំគ្នាអាលាយមួយទៀត សើរឿងអលាយហើយញាតខ្ញុំថាពុទ្ធសាសនារីចម្រើនមកថារីចម្រើនខ្មោចខ្មោចបានជឿបើអាត្មាមើលឃើញតាលាយកាលណាប្រសងគ្មានការរួបរวมគ្នាធ្វើការងារជារួមហើយឃើញទៅដល់ទេសនាម្នាក់ម្នាក់ម្នាក់ពេញពេញហ្នឹងណាហើយធ្វើបន់ម្ដងម្ដងទេសនា4 10អង្គហ្នឹងណាអាលាយអាហ្នឹងអាលាយអាលាយទៅអួតគ្នា ទេគ្មានទៅបានចំណេះចែកចំណេះដឹងពិតប្រកបទេញាតិញោមគិតមើលជួនកាលបន់ខ្លះធំមែនទែនទៅ លោកទេ20អង្គហើយក្បាលញាតិញោមនឹងស្អីគេទៅស្ដាប់20អង្គហ្នឹងស្ដាប់ តាំងពីព្រឹកដល់ល្ងាចពីល្ងាចដល់យប់ខ្លះខ្លះគ្រាន់តែឡើងឧទេសនាមអាត្មាមកពីនេះពីនោះជិះឡានមកវាអញ្ចេះខ្វះសាំងឡានចុះសើចកិលកិលទៅចប់មិនដឹងចេះស្អីទេអីទេអាត្មាមិនដែរចូលរួមទេអាច្រើនច្រើនហ្នឹង អឺកដាសុំសួរមួយសំណួរទៀតដូចជាការដែលធ្វើធ្វើបន់រួចហើយមានរៀបតង្វាយព្រះ ហើយត្រូវគ្រប់ពេលទាំងអស់ត្រូវតែនាំគ្នានឹងទៅលើកតង្វាយព្រះនឹងថ្វាយព្រះហើយដូចជា បនសពផងអពុកកណានឹងក៏ដោយក៏មានរៀបបាយមកថាស់នឹងដើម្បីលើកប្រកេន ទៅដល់ឪពុកកណាដែលស្លាប់ទៅនឹងបើបើលោកនៅរស់លោកឆាន់តលតកូនបចុកដល់លោកស្លាប់ទៅហើយហើយលើក ចង្ហាន់នឹងទៅប្រគិនឪពុកកណានឹងសួរថាឪពុកកណានឹងបាន ដែរកណាសូមឲ្យដៃគុណជួយដោះស្រាយបញ្ហាអឺបើនិយាយទៅទាំងអស់ហ្នឹងដូចយកស្មៅឲ្យកោងាប់ស៊ីទាំងអស់ ចង្ហាន់ទាំងវាយព្រះក៏ដោយបាយមុខភ្នោក៏ដោយ មុខសពក៏ដោយអីក៏ដោយ វាមិនខុសពីយកស្មៅឲ្យគោងាប់ស៊ីទេនិយាយរំសូម្បីតែផ្កាថ្វាយព្រះនឹងក៏ដោយប៉ិនខិនថា ដើម្បីសំដែងទឹកចិត្តមានដូចផ្កាដូចអីវា ធ្វើឲ្យយើងជ្រះថ្លាខ្លួនឯងទេហ្នឹងហើយ យើងដឹងថាវាយកទៅណាមិនកើតទេប៉ុន្តែបើដូចសពដូចអីហ្នឹងវាមិនគួរស្មាការញោមស្មាស្មាអត់ធ្វើបាទធ្វើទាំងវាយព្រះហ្នឹងអានេះវាការជ្រះថ្លារបស់បុគ្គលណាម្នាក់ពីមុនអីចឹងណាដូចខណៈតាំងចិត្តថាងអត់បានកោតតន់ព្រះអង្គមែនប៉ុន្តែដាក់ទៅខណៈតាំងចិត្តថាដូចព្រះអង្គបានទទួលខណៈធ្វើឲ្យខ្លួនឯងជ្រះថ្លាចឹងឯង តែបើយើងតាំងចិត្តចឹងបានអត់អីទេដូចយើងដាក់ផ្កាចឹងដែរខាងយើងតាំងចិត្តថាដូចព្រះអង្គនៅចឹងណាថាដូចព្រះអង្គនៅ តែដឹងច្បាស់ណាស់ក្នុង ចិត្តថាព្រះអង្គអត់បានទទួលទេតែគ្រាន់ថាអ្នកបើសិនព្រះអង្គនៅថ្មល់ហ្នឹងអញបានប្រគេនចង្ហាន់ព្រះអង្គហើយក៏រៀបចំចឹងដូចព្រះអង្គនៅចឹងរបៀបដូចនាងពំពាកាលដែលអឺព្រះស្វាមីទៅធ្វើទុក្ករកិរិយាឮថាព្រះអង្គ ទុំដៃនាងផ្ទុំដៃដែរអញ្ចឹងណាវាដើម្បីធ្វើឲ្យអស់ចិត្តខ្លួនឯងណាប៉ុន្តែព្រះអង្គមានដឹងណាមែនទេព្រះអង្គនៅព្រៃនោះហ្នឹងតែលឺតែព្រះអង្គអត់ក្រយ៉ានាងអត់ដែរវាលេបមិនរួចទេព្រះអង្គអត់នឹកឃើញអញ្ចឹងណាប៉ិនសួរថាតើព្រះអង្គនៅព្រៃបានដឹងទេអត់ដឹងតែវាជាទឹកចិត្តរបស់ខ្លួនឯងអញ្ចឹងអាដាក់ផ្កាក៏ដោយដាក់ចង្ហាន់ព្រះក៏ដោយ បើសិនជាយើងយល់ឲ្យច្បាស់ថាព្រះអង្គអត់បានទេត្រូវយល់ឲ្យច្បាស់ថាព្រះអង្គអត់បានទេព្រះអង្គអត់ទទួលទេឲ្យច្បាស់តែយើងគ្រាន់តែដាក់ថាដោយព្រះអង្គនៅដូចយើងមានរូបថតឪពុកយើងអញ្ចឹងអឺទុកជាអនុស្សាវរីយ៍អញ្ចឹងកុំឲ្យវាបាត់អីទៅអញ្ចឹងណាណាដល់ពេលដល់វេលាយើងដាក់ផ្កាដាក់អីដើម្បីជាការរំលឹកគាត់អីចឹងទៅអត់អីទេតែឲ្យច្បាស់ថាគាត់គ្មានដឹងទេ ឲ្យច្បាស់ថាគាត់គ្មានដឹងហើយក៏គាត់គ្មានទទួលអីដែរហ្នឹងហើយវាគ្រាន់តែដាក់ដូចជាវត្ថុអនុស្សាវរីយ៍អញ្ចឹងណាទីហោថាឃើញរបស់នឹកដល់ម្ចាស់ណាដូចកន្សែងដៃនារី ស្រីស្រស់ឲ្យមួយមកអញ្ចឹងណាឧទាហរណ៍ណាមែនទេហ្នឹងហើយរហូតដល់មានចម្រៀងស្អីសមុទ្រជើងថាម៉េចកន្សែងស្រីបាក់ឆ្លាក់ ផ្ញើឲ្យបងមិនហ៊ានទាំងជូតមុខផងកន្សែងលួនល្អងខ្លាចបាត់ក្លិនស្រីហ៎តាមពិតកសែងហ្នឹងវាអត់មានអីទេតែបើប្រៀបមួយកសែងដតីវា មានន័យខុសគ្នាមែនទេមែនទេចឹងមែនទេបើគ្រាន់តែចង់បានកសែងក៏អូបទិញតែកសែងពីផ្សារមកបាញ់ទឹកអប់ដាក់ទៅវាក៏អូបបាត់ហើយ តែវាអត់មានន័យដូចកសែងដែលគេឲ្យមកហ្នឹងឯងហ្នឹងឯងអត់មកចឹងមកបានអឺតែយើងគិតរកវិធីសាស្ត្រអី ដែលយើងធ្វើប៉ុនទៅឲ្យបាន ដល់ពិតប្រកបតែយើងត្រូវធ្វើដូចម្ដេចធ្វើយ៉ាងម៉េចដល់អ្នកស្លាប់ឯងគ្មាន គ្មានវិធីណាឲ្យពិតជាដល់ពិតប្រកបគ្មានអត់មកព្រោះឧទាហរណ៍ថាឥឡូវឪពុកយើងស្លាប់ម្ដាយយើងស្លាប់ថាតើមានវិធីណាធ្វើឲ្យពិតជាដល់គាត់ចម្លើយគឺគ្មានប៉ុន្តែដោយសារអីបានជាទូនាទីកូនត្រូវធ្វើតេកណានុពទាននៅពេលដែលពុកម្ដាយស្លាប់ Mm-hmm. តួនាទីកូនមាន5ដូចជាមេដាបៃតាចិញ្ចឹមយើងមកមិនយើងចិញ្ចឹមគាត់វិញ ជួយទុកតរៈគាត់ពេលគាត់ធ្វើអីមិនកើតអីចឹងយើងជួយមើលថែ ធ្វើខ្លួនឲ្យសមជាអ្នកទទួលមករដកហើយថែរក្សាវងតកូលឲ្យល្អនឹងពេលគាត់រស់ពេលគាត់ស្លាប់ធ្វើតក្ខណានុបប្រទៀនអ្នកអាចុងក្រោយ បំផុតនឹងដោយសារមនុស្សសម័យនោះភ្លីភ្លើពេក បើឥឡូវភ្លើជាងមុនមិនដឹងទេខ្មែរមិនដឹងដែរភ្លីភ្លើពេកក្នុងការនោះអាពាក្យភ្លើនឹងវាអាក្រក់ស្ដាប់បន្តិចអ្នកស្ដាប់ខ្លះគេខឹងប៉ុន្តែកុំខឹងអីបើដឹងតែខ្លួនឯងភ្លើឡើងភ្លើភ្លើមិនយកម្ហូបអាហារនៅទៅសែនក្នុងភ្នោយកម្ហូបអាហារយកទៅដាក់នៅអាកន្លែងដុតខ្មោចវាខ្ជិះខ្ជាយព្រះអង្គឃើញវាខ្ជិះខ្ជាយអញ្ចឹងដាក់ហើយចោលនៅនឹងឯង វាអត់ប្រយោជន៍ចឹងបានព្រះអង្គសម្ដែងអំពីចង់ប្រាប់ថា អ្នក ស្លាប់ស៊ីកើតទេ បើចង់ឲ្យរបស់នឹងមានប្រយោជន៍ត្រូវយកឲ្យនរណាស៊ីកើតយល់ទេចឹងតាមការបង្អល់បង្ហាញឲ្យយកទៅឲ្យមនុស្សអ្នកមានសិលគឺមនុស្សល្អពាក្យថាមនុស្សមានសិលគឺមនុស្សល្អយើងធ្វើទានជាមួយមនុស្សល្អទៅមនុស្សអ្នកស្លាប់នឹងហូបអត់កើតប៉ុន្តែមនុស្សរស់វាស៊ីកើតណា វាមិនខូចប្រយោជន៍ទេអញ្ចឹងឯងបានជាព្រះអង្គឆ្លើយជាមួយជានោះសោនៃព្រាមថា បើទោះជាមិនដល់អ្នកស្លាប់ក៏ដោយ វាអត់មិនអត់ប្រយោជន៍ទេព្រោះបានអ្នករស់នឹងហូបច្បាស់ហេ ច្បាស់ចាស់ដូចញាតិញោមមុនអាត្មាមកហ្នឹងលោកតាមិនបានឆានអាត្មាបានឆានឃើញច្បាស់អត់រឿងលោកតាបានអត់គ្មានណាដឹងទេតែបើអាត្មា បានឃើញច្បាស់ចាស់គ្រប់ព្រឹកមិញអាត្មាឆានកាទៀវមួយចានមែនទេ ហ្នឹងហើយបានភ្ញៀវហូបឃើញហើយវាមិនអត់ប្រយោជន៍ដូចយកទៅដាក់ចោលស៊ីរាល់អ្វីដែលពពុទ្ធបរិញ្ញទាំងអស់គឺឲ្យយើងធ្វើប្រយោជន៍ដល់អ្នករស់ទាំងអស់ងាយតាពពុទ្ធបរិញ្ញនឹងងាយទេប៉ុន្តែក្នុងកម្មវិធីគេជាកុហកយើងគេថាធ្វើអញ្ចេះទៅដល់ធ្វើអញ្ចេះទៅបានរហូតដល់ដុតផ្ទះឲ្យបានរហូតដល់ផ្ទះដុតប៉ាសពតឲ្យបានមើលមើលដុត តែដុតអាលាយណាអត់មានបានអីណាឃើញទេទិញ passport ទៅដុតអស់លុយអត់បានណាឆ្អែតអីតិចទិញផ្ទះទៅដុតអស់លុយគ្មានណាបានឆ្អែតអីតិចចំណៃភ្លើងសើរឿងអត់ប្រយោជន៍ឃើញទេអើភ្លើងឆេះអស់មានណាបានស៊ីអស់លុយហើយអត់យកអាលុយមែនទេទៅទិញអាលុយខ្លាំងខ្លាំងទៅដុតចោលទៀតឃើញមិនផ្លាញទេ វាគ្មានចិនគ្មានខ្មែរឥឡូវខ្មែរធ្វើតាមចិនអស់ហើយមិនឆាទៅថេអត់មានរជនជាតិទេហ្នឹងចិនមែនតេនហ្នឹងគេលែងចង់ធ្វើអស់ហើយហ្នឹងណាស់តែបលាយកាត់ហ្នឹងហើយហ្នឹងហើយហ្នឹងហើយខ្មែរដុតច្រើនជាងគេផងហើយមែនតេនទៅកុំថាទៅដុតនឹងស្រឡាញ់អ្នកស្លាប់អត់ទេដុតយកហុងស៊ុយទេ រស់ស៊ីមាន បានខ្លួនឯងទេគ្មានរឿងស្រឡាញ់អីទេអញ្ចឹងបានឃើញវីដេអូមួយគេអប់រំឃើញទៅសែននោះវាមិនឃើញមានបានគេចង់កោះភ្នោម៉ែចោលនោះអញ្ចឹងបើសំណួរថាធ្វើម៉េចដើម្បីធ្វើបន់បានទៅដល់អ្នកស្លាប់ដែលយើង ចង់ឧទ្ទិសមានវិធីអត់អាធ្វើដើម្បីឲ្យបាន ដល់ហ្មងហ្នឹងគ្មានទេគ្មានហ្មងប៉ុន្តែវាមានវិធីធ្វើដែលត្រឹមត្រូវ ហ្នឹងហើយហ្នឹងហើយដែលត្រឹមត្រូវមានអង្គតាពីរគាត់យើងនឹកដល់អ្នកស្លាប់ត្រូវធ្វើដល់អ្នករស់ត្រឹមត្រូវមានតាពីរហ្នឹងឯងណានឹកដល់អ្នកស្លាប់ត្រូវឲ្យអ្នករស់ព្រោះអ្នកស្លាប់ហូបអត់កើតអ្នករស់ហូបកើតឃើញទេបំណងពុទ្ធគ្មានអីពិបាកយល់ទេពួកអីកណាមនៅមានមួយចំណុចទៀតមុនលោកតាស្លាប់2ថ្ងៃមុនសកុត2ថ្ងៃកណាបានទូទៅអ លោកតាថាលោកតាកូននឹងយកលុយទៅចូលកន្លែងគេកសាងអឺប៉ាកូដាកន្លែងអង្គុយធននៅភូមិមូណាសូមលោកតាអនុមោទនាទៅហើយដល់អញ្ចឹងលោកតាផកណានឹងក៏ថាសាធុកសាធុក3ដងអានោះពិតជាដល់ពិតប្រកបហើយណាតៃគុណកណាក៏ប៉ុន្តែក៏ប៉ុន្តែឥឡូវនេះកណា ក៏ប៉ុន្តែឥឡូវនេះលោកស្លាប់បាត់ហើយលោកអនុមោទនាដែលកណាប្រាប់ចំនួនទឹកលុយនោះលោកអនុមោទនាលោករស់នៅក៏ប៉ុន្តែឥឡូវនេះកណាដែលចាត់ចែងធ្វើប៉ុនហើយកណាក៏បានចែករំលែកដោយដែលគុណដឹងហើយហើយកណានឹងយកមួយចំណែកទៀតយកទៅបន្ថែមកន្លែង center ហ្នឹងតែដែលធ្វើចំណុច3ចំណុចហ្នឹងតើអនិសង្ឃហ្នឹងអាចបានលោកតាទទួលបានដូចពីលោកតានៅអនុមោទនាដែរអត់ឬក៏វា ទៅជាយ៉ាងម៉េចវិញតែព្រះអង្គយកមានប៉ុន្តែអឺអាបានពិតប្រកបគឺពេលដែលគាត់លឺដែលលោកតាលឺដែលគាត់នៅលឺណាអាហ្នឹង100%គឺគាត់បាន ដឹងគាត់បានត្រេកអរតែអាក្រោយពីលោកសុគតហើយបានអត់នោះចម្លើយគឺអត់ដឹងទេអត់ដឹងទេណានៅតែអត់ដឹងពីព្រោះឥឡូវស្មាននិយាយផ្សូតនឹងតិចបញ្ចប់ហើយព្រោះដល់ម៉ោងជានោះសរនៃព្រាមទៅសួរព្រះអង្គថាតើ គេធ្វើតក្កណានុបទានឧទ្ទិសចំពោះញាតិដែលស្លាប់ទៅនឹងពិតជាដល់ឬព្រះអង្គព្រះអង្គថា ដល់ខ្លះអត់ដល់ខ្លះមិនដល់នោះដូចម្ដេចបើសត្វមានកម្មធ្ងន់ទៅកាក់ក្នុងនរកមានភ្លើងជាអាហារអាហាររបស់វា វាគ្មាន ពេលមកត្រេកអរនឹងបន់ទេ បើទៅដល់ប្រែតដែលកម្មធ្ងន់ធ្ងន់អាហ្នឹងក៏មានអីជាអាហារលំមុខមានអីចឹងជាអាហាររបស់វាទៅទៅកើតអិរិឆាន ក៏វាមានចលែនមានដីគោមានស្មៅរស់នៅតាមបែបធម្មជាតិរបស់វាសិទ្ធធម្មជាតិរបស់វាទាំងអស់កើតជាមនុស្សមនុស្សមាន hamburger មាននំប៉័ងមានបាយអញ្ចឹងវាគ្មាន ពេលមកអនុមោទនាទេទៅកើតទេវតាខ្ពស់ខ្ពស់ក៏អត់ដែរមានពពួកសត្វខ្លះប៉ុណ្ណោះដែលត្រាច់ជាប់ពីទីនេះទីនោះ ដែលវាមិននៅក្នុងដែនណាមួយពិតប្រកបពួកប្រែតពួកអីធម្មតាដែលមានសារស្រាលហ្នឹង ដែលអាចទៅរួមផ្ទះយើងឃើញតែប៉ុណ្្នឹងឯងពួកហ្នឹងដែលនៅជាមួយយើងណា ពួកនឹងអាចអនុមោទនាបាននៅពេលដែលយើងឧទ្ទិសសេចក្តីល្អឧទ្ទិសនឹងមិនមែនបាយនឹងហោះទៅទេណាគឺពាក្យពាក្យពួកនឹងបានដឹងថាអូគេគិតអញគេបាននឹកដោយមេត្តាចិត្តដល់អញក៏ត្រេកអរថាគេនៅគិតអញឥឡូវគេធ្វើសេចក្តីល្អហើយនឹកទៅដល់យើងទៀតគាត់ក៏ត្រេកអរត្រេកអរនឹងអំពើល្អដែលយើងធ្វើហ្នឹងណាជាកុសលរបស់គាត់មិនមែនបន់របស់យើងចូលទៅទេមិនមែនទេ នៅហ្នឹងមានតែពួកខ្លះប៉ុណ្ណោះទេចឹងពពុតអត់មាន guarantee ណាអត់មានធានាទេអត់មានធានាថាបើឯងធ្វើអញ្ចឹងពិតជាដល់ប៉ិនញាតិញោមទៅសួរអាចារ្យផ្សេងផ្សេងបំគាត់ថាធ្វើអញ្ចឹងបានដល់ឲ្យទៅចូលក្នុងអាហ្នឹងកុហកលោកថាអញ្ចឹងក៏កុហកអាចារ្យថាអញ្ចឹងក៏កុហកដែរបើពពុតថាអត់ប្រកាសផងហ្នឹងណាជាវាប្រកាសជាងព្រះអង្គទៀតឃើញទេចុះបើម្ដាយយើងឪពុកយើងកាត់ជាមនុស្សបាត់ដាក់សន្ធិជាមនុស្សបាត់មិននៅអនុមោទនាកាត់ហ្នឹងហើយ ណាហើយគាត់សួរទៀតថាចុះលោតាលោតាញាតយើងហ្នឹងជាឪពុកយើងហ្នឹងអត់ទៅបដិសន្ធិចំមកកំណើតមួយដែលអនុមោទនាដែលក្នុងរាប់លានមានមួយដែលអនុមោទនាហ្នឹងណាលោតាក៏អត់ទៅកើតហ្នឹងវាបានវិណាអនុមោទនាទៅអញ្ចឹងយើងចែកថាញាតដតីដតីទៀតច្រើនណាស់ក្នុងសង្សារវត្តហ្នឹងទៅយូរយូរហើយណាអញ្ចឹងបានព្រះអង្គឲ្យប្រើពាក្យថាអ៊ីទាំងវោញាតៃនឹងហោតោនោះ សូមមានដល់ញាត ចឹងសង្សារវត្តនឹងមានញាតច្រើនក៏សួរដេញទៀតចុះបើវាអត់មានចុះបើវាអត់មានបងថាហេតុនោះមិនដែលមានទេ ដែលថាគ្មានញាតសោះនឹងអត់មានទេអ្នកណាក៏មានដែរប៉ុន្តែសរុបចុងក្រោយសរុបចុងក្រោយលំមុំតែយើងអស់ចិត្តថាហេតុនោះមិនដែលមានទេក៏ប៉ុន្តែបើទោះជាមាន ដូច ព្រាមឯងគិតក៏វាមិនអត់ប្រយោជន៍ដែរទី1កុសលធម៌នោះវាកើតក្នុងចិត្តរបស់យើង យើងបានធ្វើទៀនត្រូវព្រោះយើងបានឲ្យមនុស្សរស់ហូបយល់ទេឲ្យមនុស្សរស់នឹងឆ្អែតអារបស់យើងវាមិនអត់ប្រយោជន៍តែបើយកទៅដុតចោលគឺអត់ប្រយោជន៍មែនណាយកទៅសែនចោលគឺអត់ប្រយោជន៍មែនហើយព្រះអង្គប្រាប់អស់ហើយហ្នឹងឯងចប់ប៉ុណ្្នឹងឯងអនុមោទនី Yeah.